អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំធ្វើការ review តាក់ទងទៅនឹងខាង T1 ខ្ញុំជឿថាអ្នកដែលអ្នកទាំងអស់គ្នាដែលលេងនៅនគររាជហ្នឹងហើយប្រហែលជាអ្នកមួយចំនួនធំគាត់បានស្គាល់ហើយដែល ជាទូទៅខ្ញុំហៅថាធូលដើម1000ដែលយើងប្រើ skill ទៅ គឺវាចេញ skill ច្រើនហ្នឹងហ្នឹងហើយអឺកម្មវិធីមួយនេះគឺវាងាយស្រួលក្នុងការវាយមេឬក៏ងាយស្រួលនៅក្នុងការដែលយើងធ្វើការ farm item នៅក្នុងដូចជា MP ឬក៏លាង សានឬចូលតៃស៊ូអីគឺមាន function មួយចំនួនដែលយើងអាច support ជាមួយវាអូខេអីសូម្បី TT ក៏បានដែរនិយាយទៅណានឹងនិយាយទៅគឺជាប្រភេទ hero ដែលໄວមេអីដែលល្អបំផុតក្នុងការប្រើនឹងគឺវា ប្រើជាមួយនឹងប៉ាក់ដូចជា KM ហើយ W WS ហើយរួមជាមួយនឹងអឺ asset ហ្នឹងហើយដែលវាប្រើ skill វាបានច្រើនអញ្ចឹងណាហ្នឹងហើយអូខេឥឡូវខ្ញុំ review ឲ្យមើលខ្លះខ្លះ ខ្ញុំសុំបើ hero មួយសិនអូខេអឺខ្ញុំ review នេះគឺម៉ោង9:00កន្លះហើយមូលហេតុដែលខ្ញុំ review ម៉ោង9:00កន្លះនេះដោយសារវាមានមេដែលយើងចាញ់មកវៃណាហ្នឹងហើយចាំខ្ញុំទៅវៃមេឲ្យមើលអឺខ្ញុំអត់មានប៉ាក់អីវៃទេអញ្ចឹងវាមានតែ ES រៀងប្របាក់វៃតិចប៉ុន្តែមិនជាអីហ្នឹងសាកសិនណាអូខេអឺនេះគឺឈ្មោះកម្មវិធីវាអញ្ចឹងកម្មវិធីនេះបើយើងចង់បើកវាប្រើគឺយើងមកស្ដាំលើវាយកពាក្យ run administrator បែបនេះហ្នឹងហើយ ដល់បន្តិចវាលុបផ្ទាំងបែបនេះមកអញ្ចឹងកន្លែងនេះវាចេញអក្សរចិនអញ្ចឹងហើយប៉ុន្តែយើងចុចអក្សរ home home លើ keyboard យើងណាហ្នឹងហើយបើសិនជាកណៃនេះទាំងអស់គ្នាប្រើ laptop អ្នកទាំងអស់គ្នាវាមាន laptop វាមាន function វាមានចុច fn ហើយចុចកន្លែងសោះ home ហ្នឹងវាលោតដែរឬក៏ចុចតែសោះ home ទៅទេគឺវាលោតមកហើយនៅក្នុង keyboard ហ្នឹងហើយអូខេប៉ណ្ណេះមកជាការស្រាច់អូខេអឺអញ្ចឹងប៉ុណ្្នឹងមកវាមាន function ច្រើនអ្នកទាំងអស់គ្នាកន្លែងនេះគឺដូចជាឬ item អញ្ចឹងឲ្យអ្នករៀបវាអញ្ចឹងនៅពេលដែលខ្ញុំតម្លាក់ឧទាហរណ៍តម្លាក់ stone ចោលឃើញអូតូឬហេហ្នឹងហើយអញ្ចឹងនៅពេលអ្នកទាំងអស់នេះចូលតៃស៊ូអីអូខេអ្នកទាំងអស់នេះអាចធ្វើការគ្រីតែកន្លែងហ្នឹងមកគឺវាអូតូឬមកអេមឲ្យអ្នកទាំងអស់នេះតែម្ដងមិនចាំបាច់អ្នកទាំងអស់នេះហត់ក្នុងការរើស item ទេណាហើយ function នេះគឺ client C debug online វាមាននៅ CD វាមាននៅ CD choose អីចឹងណានឹងតែអ្នកទាំងអស់នេះព្យាយាមคลิกវាមើលខ្លួនឯងទៅហើយកន្លែងខ្លះគឺអានេះដូចជាកន្លែង click return to home វិញ return ទៅកន្លែងដែលយើងចង់ទៅណាជំរាបចេញក្រៅខ្ញុំមិនជានេះដែរនេះឃើញវាមកកន្លែងបៃជីនេះកន្លែងខ្ញុំដែលខ្ញុំដាក់ goal ហ្នឹងតាមធម្មតាពេលដែលយើងងាប់យើងដាក់ goal កន្លែងណាវារត់មកកន្លែងហ្នឹងមែនទេអញ្ចឹងកន្លែងនេះយើងចុចមក return មកវិញមកវាមកកន្លែងដើមអញ្ចឹងណាហ្នឹងហើយអូខេឥឡូវខ្ញុំចេញទៅក្រៅក្រុងប្រើ tool ទាំងអស់នេះមើលបន្តិចអឺខ្ញុំមិនទីកំមិនឲ្យប្រើទេកម្មវិធីមួយនេះតែបើអ្នកទាំងអស់ទិញយកលក្ខណៈ farm អូខេអាចទិញពីខ្ញុំបានកម្មវិធីនេះ ហ្នឹងហើយអឺតម្លៃពេលតំចេញដំបងដំបងថ្លៃមែនតើហ្នឹងហើយតែមួយរយៈក្រោយមកចាប់ផ្ដើមបែកធ្លាយហើយវាមានតម្លៃធូរថ្លៃជាងមុនដំបូងមកយើងអាចយកទៅ farm ទៅអីបានណាហើយបើសិនជាករណីអ្នកទាំងអស់គ្នាចូលវាយទៅក្នុង chamber វិញអូមេផុយលុះហ្នឹងហើយ skill ពី skill គឺងាប់តែម្ដងតែគ្រាន់ថាវាប្រកាន់តាមបាក់បាក់ខ្លះក៏ប្រើកើតបាក់ខ្លះក៏ប្រើកើតអញ្ចឹងណាហ្នឹងហើយអឺយើងបើយើងប្រើកើតលុះត្រា skill ដែលវាអត់ count down ដូចជានេះ down នេះគឺវាអត់ count down នាទីទេអញ្ចឹងខ្ញុំវាយឲ្យមើលឃើញ វាចេញអញ្ចឹងវាយើងវាបានរហូតអញ្ចឹងណានឹងវា account down នេះអញ្ចឹងបើសិនករណីវា account down យើងអាចប្រើ skill នឹងបានណាចាំមើលខ្ញុំប្រើមើលអូខេអឺនេះខ្ញុំប្រើឲ្យវាចេញដើមមួយជួរអញ្ចឹងណានេះយើងគ្លីក like នេះមកនេះឃើញទេដល់ពេលដែលយើងប្រើយើងបវលមកកដាលកដាលយើង scroll ចុះ scroll ឡើងណាយើងបវលមកអញ្ចឹងឧទាហរណ៍ខ្ញុំវែនេះខ្ញុំ scroll វាឃើញឃើញចេញមួយជួរឃើញឃើញចេញមួយជួរឃើញហ្នឹងហើយ អញ្ចឹងអាហ្នឹងគឺវាស្រួលបែបហ្នឹងហើយប៉ុន្តែគាត់ថាវាស៊ីម៉ាណាបន្តិចម៉ាណាស៊ីមិនដឹងមកហ្នឹងហើយឥឡូវយើងចាំមើលដល់ម៉ោង9កន្លះមេចាញ់ជាមួយនឹងទៅវៃមេមើលប៉ុន្តែខ្ញុំមិនប្រកាសថាវៃឈ្នះណាដោយសារអីគេដោយសារប៉ា ES នឹងតែពេលយើងវៃមេរៀងប្របាក់វៃបន្តិចប៉ុន្តែមិនយកថ្មីព្យាយាមសាកវៃអ្នកនរនេះមើលអឺខ្ញុំអត់វៃអាមេធ្លាក់ប្រអប់ទេដោយសារអីគេអាមេនឹងវាតាន់បីតែមួយវៃស្តាន់រហូតនឹងខ្ជិលវៃហើយនេះយើងទៅវៃអាមេធ្លាក់មេប៉ប៉ 5PP ហ្នឹងហើយ 5PW ហ្នឹង វាតាមធម្មតាវាចេញដល់ម៉ោង9កន្លះមែនទេហ្នឹងចាំមើលម៉ោង9កន្លះខ្ញុំទៅបាយមើលឥឡូវអត់តនេះខ្វះ2នាទីទៀតអឺដូចខ្ញុំប្រាប់ចឹងបើសិនជាករណីយើងប្រើកម្មវិធីនេះកុំបង្ហាញឲ្យគេឃើញអ្នកខ្លះណានៅពេលដែលយើង យកកម្មវិធីទៅឲ្យគេឃើញគេ record ទៅគេ report hero ទៅ GM ចឹង GM អាចធ្វើការ ban នៅ hero ទៅចោលចឹងណាប៉ុន្តែបើសិនជាករណីអ្នកទាំងអស់ទៀតយកលក្ខណៈ farm ទេអត់បានទាំងអស់នេះមាន8 hero អ្នកទាំងអស់នេះអាចធ្វើការ farm នៅក្នុងអីគេនៅក្នុង MP អូខេចូលតែ hero ខ្លួនឯងឯងខ្លួនឯងឬបាក់ពួកយើងអញ្ចឹងណាហ្នឹងហើយ ដាក់ធូរលើតែមួយបាក់គូតែ3បាក់គូ4បាក់គូដាច់មេហ្នឹងហើយហើយមួយទៀតបើសិនជាកណៃចូល MP ចូលលៀងសានអីអូស៊ីផុយហ្មងយីទៅឲ្យតែមាន tool នេះភាគច្រើនគេប្រើ tool នេះដោយសារគេដោយសារគេចង់លក្ខណៈថា farm item លឿន farm លឿនមែនតើសំបី XA ក៏ aim ដែរកម្មវិធីមួយនេះណាយ៉ាម៉ាត់ទៅវៃមេស្រួលវៃ monster ស្រួលដូចក្បាលតោចេញម្ដងមកជួអីនឹងឲ្យគិតមើលទៅហ្នឹងហើយហើយ monster នឹងក្នុងតែ TT អីមកជួនឹងគឺដាច់តែម្ដង អឺជាទូទៅកម្មវិធីនេះគាត់នៅលង្វែកគាត់នៅលង្វែកគាត់នៅនគររាជអូផ្ទុះសាហាវហ្នឹងហើយអឺបើពីខ្ញុំទៅភាគច្រើនកម្មវិធីដែលគេ មានប្រើខ្ញុំវាស្គាល់គេច្រើនអញ្ចឹងណាខ្ញុំតែតែមានប្រើជាមួយគេមួយឯងប៉ុន្តែគាត់ថាជើងប្រើលក្ខណៈទ្រមទលីក៏អត់ហ៊ានប្រើដែរភាសាខ្លះ GM Band Hero អញ្ចឹងណាហើយ Hero ខ្ញុំគ្មាន Hero ណាដែលថាល្អទេទៅ Hero ខ្ញុំនិយាយមកទៅ Hero ខ្ញុំអត់ណាទាំងអស់ហ្នឹង អូខេនេះចាំមើលណាធ្លាក់ធ្លាក់មែនមែនអត់ចាំមើលសិនចាំមើលសិនចាំមើលវាធ្លាក់ដល់បីមើល add ជាងនោះ Yes, yes, តើជាងលូណាឆ្កុយអឺមួយនាទីទៀតដល់ហើយអត់អីដល់ໄວទន្សាយសាកមើល skill ទាំងអស់នេះមើលនេះនេះនេះឃើញនេះតែប៉ុណ្្នឹងឃើញឃើញម៉ាណាដកឯង ប៉ុន្តែស៊ីឈាមណាអ្នកនរបើចូលតៃស៊ូវិញអើបើចូលលៀងសានវិញអើបើចូលលៀងសានបើចូលនៅក្នុងវ័យ PVP តាមអាត្រឹកនឹងដាច់ខ្យល់បាត់សាហាវសាហាវកប់ស្រីគាត់ថាបើយើងចូលទៅបើគេពងតែ record អានោះសាក់តក់សាច់បងគេហ្នឹងហើយតែបើសិនករណីយើងទិញទៅកម្មវិធីខ្ញុំនិយាយតិចខ្ញុំអត់អត់ free ទេគឺខ្ញុំលក់បើតែគាត់ថាលក់រឿងថ្លៃទេធូរថ្លៃដែរទេ ហើយកម្មវិធីនេះនិយាយទៅទិញទៅគឺ permanent ក្នុងការប្រើតែម្ដងហ្នឹងហើយហើយអ្នកខ្លះណាគាត់ថាចេះកម្មវិធីខ្លះយើងយកកម្មវិធីឈិតនឹងមកប្រើជួនកាលវាអាចបាត់ account បាត់អីតាមពិតខ្ញុំនិយាយស្មោះត្រង់ទៅ គឺខ្ញុំប្រើយូរដែរតែដូចមិនបាត់ account ទេណាមួយពីខ្ញុំទៅ hero ខ្ញុំដូចជាគ្មានអីអស់ចាក្នុងការដែលគេលួច account លួចអីខ្ញុំទេនិយាយនិយាយទៅ hero ខ្ញុំកប៉ែកកប៉ែកចង់ងាប់ហ្នឹងហ្នឹងហើយប្រភេទ hero ដែលល្អល្អ បើជាទូទៅបើគេអត់ចង់ប្រើគេអាចធ្វើការ farm យើងបើក hero យើងទៅយើង អា hero នេះចង់ប្រើប្រើតែ hero នឹងទៅអា hero ណាយកចង់ប្រើយើងទុកលក្ខណៈ farm party ចោលក៏បានដែរនឹងអត់អីទេអូខេឥឡូវដល់មកជាមួយធ្លាក់អត់បើវាអត់ធ្លាក់ទេនឹងធ្វើមិនដែរហ្នឹងណាបើវាអត់ធ្លាក់មានវ័យបកគោលអ្នកនរគ្នាមើលហ្នឹងហើយ Sky Nin មីបងសាយតែតាមធម្មតានឹងដូចធ្លាក់អស់9កន្លះតាតែនេះអត់ឃើញនឹងវាមិនវិញ អូរនឹកឃើញអូខេចេះក៏បានហើយខ្ញុំទៅវៃមេនៅនេះអឺ white នេះនេះនេះអា map វៃមេ map ទៅវៃមេ map នេះដល់គ្នាមើលចង់ដឹងថាវា skill វាប្រើទៅវាមិនអូខេ let's go រត់មករៀងឆ្ងាយតិចអឺនិយាយទៅបើសិនជាលក្ខណៈថាអ្នកថយប្រើដើម្បីរោស៊ី tool មួយនេះអែម គ្រាន់ថាហ្វាំងសិនខ្លះវាអសរចិនខ្ញុំក៏មិនចេះមើលអញ្ចឹងព្យាយាមរៀនប្រើវាខ្លួនឯងទៅព្រោះកន្លែងខ្លះខ្ញុំចេះប្រើខ្ញុំប្រាប់កន្លែងខ្លះខ្ញុំអត់ចេះប្រើដូច TV Auto ចឹងកន្លែងខ្លះខ្ញុំចេះប្រើកន្លែងខ្លះក៏ខ្ញុំអត់ចេះប្រើដែរវាពិបាកប្រើអូខេរត់ទៅដល់សិនចាំខ្ញុំ record តអូខេឡើយសំដូរទីតាំងមេខ្ញុំមកវាយមេទេវាចិត្តជាងអូខេនេះមេអញ្ចឹងខ្ញុំអាច តែនឹងឲ្យមើលបានអូខេយើងគ្រីសរួចហើយកន្លែងនេះហ្នឹងហើយ តទៅទៀតយើងធ្វើការវាយមេនេះឃើញទេមកឲ្យវាមកតាមខ្ញុំសិនមកហើយនេះអូខេឈ្មោះអូខេអូខេហេហាដាវមើលដាវអូខេនេះអូខេវាបែបហ្នឹងហើយពីជិះទៅទៅវាតាម skill skill ប៉ាក់របស់ខ្ញុំដោយសារវា long ដោយសារអីគេដោយសារវាជាប្រភេទ ES អញ្ចឹងណា ចុចងាប់បាត់អីចាំមានថាយើងមានកម្មវិធីមួយនេះយើងស្រួលហើយនៅពេលដែលយើងចង់ចូលក្រុងវិញដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាចឹងទោះបីជាវាមាន PK បែបនេះក៏ហោះចូលក្រុងអត់បញ្ហាដែរខ្ញុំចុចមកវាអត់ប្រកាន់ PK ប្រកាន់អីទេចូលក្នុងក្រុងមកឃើញចូលបានអូខេអ្នកនរគ្នាអញ្ចឹងចំពោះវីដេអូនៃការប្រើ tool នេះខ្ញុំហៅថា tool 10000វាមានតែប៉ុណ្្នឹងហើយវ៉ាងសិនមួយចំនួននេះគឺខ្ញុំមិនទាន់ចេះប្រើអស់ដែរអូខេអរគុណបាយបាយ